ណាជាបឋមខ្ញុំកណ្ណាសូមនមស្ការក្រាបថ្វាយបង្គំចំពោះប្រជុំ3នៃព្រះត្រៃរតដោយសេចក្តីគោរពជ្រះថ្លាដល់គួងពោះលោកសូមក្រាបថ្វាយបង្គំចំពោះប្រគុណម្ចាស់ពធារាមធេរៈគ្រប់ព្រះអង្គដោយសេចក្តីគោរពជ្រះថ្លាសូមចម្រើនពរលោកនាងកញ្ញាញាតិញោមពុទ្ធបរិស័ទទាំងអស់ដែលកំពុងទស្សនា ការ live ផ្ទាល់ផ្សាយចេញពីវត្តរតនារាមទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីជាទីរាប់អានថ្ងៃនេះគឺជាថ្ងៃ10 1400ខែស្រាបឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ2565ត្រូវនៅថ្ងៃទី6ខែកញ្ញាឆ្នាំ2021សូមស្វាគមន៍ញាតិញោមពិតបរិស័ទមកចូលក្នុងកម្មវិធីសន្ទនាឬក៏កិច្ចពិភាក្សាស្ដីអំពីស្ថានភាព COVID-19 ផងហើយនឹងចូលទៅក្នុងប្រធានបទមួយទៀតដែលហៅថានេតិជីវិតនិងពធដែលមានដាក់មានការដាក់ចូលក្នុងប្រធានបទគឺថា ធរជាគ្រឿងឲ្យសម្រេចប្រយោជន៍ហ្នឹង4យ៉ាងមួយឆន្ទៈវិរិយៈចតៈនិងវិមង្សានៅក្នុងមេតិកាទាំង4នេះនឹងលើកយកនៅលើកមកពិភាក្សាបន្ទាប់ពីយើងធ្វើកិច្ចអាប់ដេតឬក៏ព័ត៌មានស្ដីអំពី COVID-19 ហើយយើងនឹងជជែកគ្នារឿងធរហ្នឹងដោយសូមស្វាគមន៍ប្រិយមិត្តទាំងអស់មកជួយវាគ្មិនរបស់យើងជាដំបូងខ្ញុំកណ្ដាលសូមក្រាបថ្លែងបង្គំគុណចាស់គ្រូសេលៈថាវរោអឺ និមន្តគុណនៅក្នុងវត្តធម្មសាមគ្គីដោយសេចក្តីគ្រប់ចិត្តថ្លាហើយសូមប្រាថ្នាគុណចាស់ជីតធម្មោគង់នៅក្នុងវត្តណាខេមរង្សារាមដោយសេចក្តីគោរពជាថ្នាយនិងសូមស្វាគមន៍អ្នកស្រីកងស្រីតូចដែលជា ប្រធានសហគមន៍ខ្មែរនៅប្រចាំនៅរដ្ឋយុសវ័យរបស់យើងឥឡូវជាបឋមសូមអោយអ្នកស្រីកងស្រីតូចមកថាធ្វើបច្ចុប្បន្នភាពអំពី COVID-19 ដោយតទៅ ណាសាធុសាធុគុណចាស់ជាបឋមខ្ញុំកណ្ដាលនេះខ្ញុំសូមថ្វាយបង្គំចំពោះព្រះពុទ្ធព្រះធម៌និងព្រះសង្ឃជាទីសក្ការៈហើយក៏សូមថ្វាយបង្គំទៅដល់ព្រះសង្ឃទាំង3អង្គដែលផ្ដល់កិត្តិយសឲ្យខ្ញុំកណ្ដាលនេះខ្ញុំចូលរួមបានរៀនព្រះធម៌ហើយក៏បានជូនជាព័ត៌មានជាមួយគ្នាផងដែរហើយក៏សូមជម្រាបសួរទៅដល់ទស្សនិកជនទាំងអស់ដែលចំណាយពេលដ៏មានតម្លៃនេះតាមដាននៅ live broadcasting ដែលចេញពីវត្តរតនារាមផងដែរហើយខ្ញុំកណានេះខ្ញុំក៏សូមជម្រាបទស្សនិកជនទាំងអស់ថា ពេលវេលារាល់ថ្ងៃច័ន្ទនេះគឺមានសារៈសំខាន់ទាំងអស់ជាពិសេសក្នុងឱកាសដ៏តានតឹងនេះគឺយើងអាចយល់នឹងព្រះធម៌ហើយយើង អាចយកព្រះធម៌នេះ មកគួបផ្សំជាមួយជីវិតរស់នៅក្នុង បច្ចុប្បន្នភាពនៃការឆ្លងមេរោគ COVID-19 នេះដើម្បីកុំឲ្យយឺតយូរបន្តខ្ញុំកណានេះខ្ញុំសូមជូនព័ត៌មានតាក់ទងទៅនឹងការឆ្លង សូមឲ្យប្រជាបរតជួយ share ផងជួយបញ្ជូនព័ត៌មាននេះផងកណាអឺកណាសូមជូនព័ត៌មានដែលតកតងទៅនឹងការឆ្លង នៃ មេរោគ COVID-19 អញ្ចឹងអស់រយៈពេល24ម៉ោងកន្លង ទៅ ការឆ្លង នៃមេរោគ COVID-19 គឺចុះបន្តិចគឺនៅ1201ហើយជាអកុសលផងដែរប្រជាពលរដ្ឋចំនួន5នាក់ ដែលត្រូវទទួលមរណភាព មានអាយុ80មានអាយុ70មានអាយុ60ហើយភាគច្រើននៃប្រជាពលរដ្ឋដែលលោកទទួលមរណភាពនោះ គឺគាត់ពុំបានចាក់ថ្នាំវ៉ាក់សាំងការពារនៅឡើយទេ ក្នុងពេលបច្ចុប្បន្ននេះប្រជាពលរដ្ឋដែលនៅក្នុងសង្គ្រោះបន្ទាន់ គឺមាន177ករណីហើយសរុបប្រជាពលរដ្ឋដែលលោកទៅព្យាបាលនៅ ក្នុងមន្ទីរពេទ្យគឺ1071អ្នកជំងឺ ហើយចំនួនប្រជាពលរដ្ឋដែលទទួលមរណភាព ចាប់តាំងពីថ្ងៃទី16ខែ6រហូតមកដល់បច្ចុប្បន្នកាលនេះគឺមាន187ហើយ ដំណឹងដែលល្អជាទីបំផុតគឺប្រជាពលរដ្ឋយើង ភាគច្រើនបានទៅចាក់ថ្នាំវ៉ាក់សាំងការពារហើយកាលណាយើងចាក់បាន70%នៃគោលការណ៍នៃប្រជាពលរដ្ឋនៅក្នុងរដ្ឋញូសាវែលនេះ យើងនឹងមានសង្ឃឹមថាកន្លែងបិទគប់ជាច្រើននឹងត្រូវបើកឡើងវិញ ហើយក្នុងព័ត៌មានម្សិលមិញនេះផងដែរគឺ Banning Warehouse ខ្លះក៏បានបើកទ្វារសាលឡើងវិញផងដែរប៉ុន្តែទោះជាយ៉ាងណាក្តី សូមប្រជាពលរដ្ឋមេត្តាកុំភ្លេចនៅការការពារ ក្នុងពេលបច្ចុប្បន្នភាពនេះហើយចំពោះប្រជាពលរដ្ឋខ្មែរយើង ដែលមានឆ្លងមេរោគ COVID-19 សំណួរច្រើនដែលប្រជាពលរដ្ឋមានសំណួរថាតើគាត់គួរហៅឡានពេទ្យឬទេហើយក្នុងកលតិស័កមួយណាដែលគាត់ត្រូវហៅឡានពេទ្យខ្ញុំកណានេះខ្ញុំជម្រាបជារៀងរាល់សប្តាហ៍ហើយថាបើសិនជាបងប្អូនឈឺដើមទ្រូង ពិបាកដកដង្ហើមខ្លាំងហើយផ្លាស់ ពួរបបេមាត់ទៅជាពួរស្វាយមិនមែនថាពួរការ៉ែមទេគឺពួរធម្មជាតិរបស់យើងមានន័យថាខ្យល់អុកស៊ីសែននៅក្នុងសួតយើងគឺផ្លាស់ប្ដូរអត់តាន់ទេ ដោយសារសួតយើង មានប៉ះពាល់អញ្ចឹងបងប្អូនត្រូវការខ្យល់អុកស៊ីសែនជំនួយអញ្ចឹងទេពេលនឹងហើយដែលបងប្អូនអាចហៅឡានពេទ្យបាន ហើយចំពោះប្រជាពលរដ្ឋដែលរស់នៅជាមួយបុគ្គលដែលមានផ្ទុកមេរោគ COVID-19 សូមបងប្អូនមេត្តាប្រញាប់ទៅធ្វើតេស្តហើយនៅឲ្យឆ្ងាយពីគេ ហើយសូមបងប្អូនកុំទៅនៅផ្ទះកូនចៅដទៃទៀតដែលមានដែលរស់នៅផ្ទះផ្សេងគ្នាព្រោះអ្វីដែលកើតឡើងពីអតីតកាលគាត់ច្រើនតែគិតថាគាត់នៅផ្ទះជាមួយកូនមួយកូនម្នាក់ដែលមានផ្ទុកមេរោគ COVID-19 គាត់អាចទៅនៅផ្ទះកូនម្នាក់ទៀតចំណុចនេះគឺយើងមិនអាចធ្វើបានទេទោះបីជាបងប្អូនមិនមិនច្បាស់ក្នុងកលតិសៈណាក៏ដោយ សូមបងប្អូនមេត្តា ទូរស័ព្ទទៅខាងក្រសួងសុខាភិបាលក្រសួងប៉ូលីសឬក៏ទូរស័ព្ទទៅខាងសហគមន៍ខ្មែរយើង ដើម្បីយើងស្វែងរកព័ត៌មានបញ្យលឲ្យពុកម៉ែបងប្អូនយល់ច្បាស់អំពីការឆ្លងនេះដំណឹងដែលមានសារៈសំខាន់បំផុតផងដែរក្នុងថ្ងៃនេះ គឺមានព័ត៌មានក្នុង ទូរទស្សន៍លេខ9ដែលមាន ផ្សាយអំពីព្រះសង្ឃយើង ដែលលោកធ្វើខុសច្បាប់ គឺមិនមែននៅក្នុងរដ្ឋ New South Wales របស់យើងទេ គឺនៅវត្ត Victoria ប៉ុន្តែទោះជានៅរដ្ឋណាក៏ដោយខ្ញុំកណានេះខ្ញុំតំណាងឲ្យសហការីនៃសហគមន៍ខ្មែរសូមអំពាវនាវឲ្យប្រជាពលរដ្ឋយើងទាំងអស់សូមបងប្អូនកុំផ្ដោតទៅលើអវិជ្ជមានដែលព្រះសង្ឃយើងបាន ប្រព្រឹត្តព្រោះមានព្រះសង្ឃយើងភាកច្រើនណាស់មិនថានៅក្នុងរដ្ឋ New South Wales ឬក៏នៅ ក្នុងប្រទេសផ្សេង ឬក៏នៅក្នុងប្រទេសកម្ពុជាយើងគឺលោកព្យាយាម លះបង់គ្រប់សមត្ថភាព ដើម្បីថែរក្សាព្រះពុទ្ធសាសនា និងបម្រើដល់ពុទ្ធសាសពុទ្ធបរិស័ទរបស់យើង នៅក្នុងរដ្ឋញូសវែលនេះអញ្ចឹងសូមបងប្អូនមេត្តាគុំចំណាយ ពេលវេលាច្រើន ផ្ដោតទៅលើរឿងរ៉ាវដែលវាជាអវិជ្ជមាន សម្រាប់សាសនារបស់យើងខ្ញុំកណានេះខ្ញុំសូមថ្លែងអំណរគុណនិងសូមជូននាទីនេះទៅដល់ព្រះជគុណវិញចាសូមអរគុណអូខេហើយអរគុណណាស់អេព័ត៌មានហ្នឹងក៏ មិនបញ្ហាទេឥឡូវសំខាន់គឺថាយើងពេលនេះយើងនិយាយប្រធរអឺបន្ទាប់ពីយើង បានទទួលព័ត៌មានព័ត៌មានអំពីអ្នកស្រីកងស្រីតូចបានរៀបរាប់អំពី បច្ចុប្បន្នភាពនៃ COVID-19 រួចស្រេចមកហើយឥឡូវយើងសំខាន់គឺក្នុងស្ថានភាពបែបនេះយើងជួបជាមួយនឹងបញ្ហាផ្លូវចិត្តច្រើនច្រើន ដូច្នេះដើម្បីកាត់បន្ថយភាពតានតឹងនៅក្នុងអារម្មណ៍ក្នុងការបិទគប់នៃការរស់នៅនៅក្នុងផ្ទះហើយនឹងកើត នៅបញ្ហា stress នឹងច្រើនតើតើមានធัวមាន ប្រធัวជាជំនួយការបាទពីព្រោះថាអាហារផ្លូវកាយវាមានអាហារមហូបអាហារចំណីចំណុកហូបចុកអីហ្នឹងឥឡូវអាហារផ្លូវចិត្តគឺត្រូវមាន ប្រធัวប្រធัวហ្នឹងគឺជាអាហារផ្លូវចិត្តមួយដ៏ពិសិដ្ឋ ដ៏ល្អហើយថ្ងៃនេះក៏ជាថ្ងៃបរិសុទ្ធសិលផងដែរដែលញាតិញោមពិតបរិស័ទទាំងអស់គ្នាដែលជាអ្នកចូលរសាសិលសមាទានសិល8ក្តីសិល5ក្តីគឺជាថ្ងៃបោសុទ្ធសិលហើយជាថ្ងៃដែលយើងទាំងអស់គ្នាគប្បីទទួលយកនៅពធទុកនៅក្នុងក្នុងចិត្តនៅក្នុងបេះដូងរបស់យើងទើបបាននាំមកដល់មានគោលដ៏ឧត្តម ការស្ដាប់ធัวជាមង្គលដ៏ឧត្តមដូច្នេះនៅពេលនេះខ្ញុំកណ្ណាសូមប្រគល់ទុនទីគុណចាស់សិលថាវរោមេត្តាអរថនាគុណដើម្បីចូលក្នុងការសម្ដែងពធក្នុងប្រធានបទរបស់យើងកណ្ណានឹកឃើញថាអត្តបទធម៌នេះគឺជាធម៌មួយដែលមានសារៈសំខាន់ណាស់ដែលព្រះសម្មាសម្ពុទ្ធនៃយើងព្រះអង្គទ្រង់បានសម្ដែងនៅក្នុងបរិណពានសោតដែលពាក់ព័ន្ធទៅក្នុងអធិបតធម៌ហ្នឹង ដូច្នេះខ្ញុំកាលណាចង់រដ្ឋធានគុណចាស់ជួយសម្ដែងអំពីប្រវត្តិដើមតងនៃធរហ្នឹងមកអត្ថាធិប្បាយជាខាងដើមហើយបើយើងអធិប្បាយម្ដងមួយម្ដងមួយដើម្បីជាការចែករំលែកជាធម្មទានចែកជូនដល់ញាតិញោមពុទ្ធបរិស័ទរបស់យើងបាទសូមរដ្ឋនិមន្តសម្ដែងដូចតទៅណាសូមអរគុណសូមថ្លែងគុំប្រជុំបីនៃកត្រៃរដ្ឋដោយសេចក្តីគោរពជ្រះថ្លាដល់ក្រៃលែងហើយសូមអឺធ្វើគារវៈនមស្ការកណ្ដាគុំចាស់គ្រូដែលជា ម្ចាស់នៃកម្មវិធីនេះគណៈគុណចាស់គ្រូសវណ្ណបញ្ញាពលសវឿនដែលជាប្រគូចារិកាវត្តរតនារាម ដោយសេចក្តីគោរពជ្រះថ្លានិងគណៈគុណចាស់គ្រូដែលបានចូលរួមជាវាគ្មិនអឺដែលមានប្រណាមជីតធម្មោវែងលីមដែលជាប្រគូចារិកាស្ដីទីនាវត្តពុទ្ធរខមរង្សារាមដោយសេចក្តីគោរពជ្រះថ្លាផងដែរ និងបាសិកាដែលជាប្រធាននៃសហគមន៍ខ្មែរដោយសេចក្តីជ្រះថ្លាបងណាណាហើយនឹងសូមអឺក្រាបថ្លែងគុណបាសិកាគណៈគុំចាស់គ្រូអង្គទីទៀតដែលបានលើសម្លេងនេះនឹងចរានពោញាតិញោមពុទ្ធបរិស័ទទាំងអស់ទូទៅ ដែលបានលើសម្លេងនៃការផ្សព្វផ្សាយនៅព្រះធម៌នេះដោយសេចក្តីគោរពនិងជ្រះថ្លាណាអឺថ្ងៃនេះ ជាថ្ងៃបកតិឧបោសថសិល ណាជាថ្ងៃសំខាន់សម្រាប់ពុទ្ធសាសនិកជនហើយក៏នៅគុណចាស់គ្រូបាន លើក នៅនេតិកាធរល្អនេតិនៃព្រះធរណាជីវិតនិងព្រះធរណានេតិជីវិតនិងព្រះធរដែលមានប្រធានបទគឺធរជាគ្រឿងឲ្យសម្រាប់ប្រយោជន៍ឬក៏ឲ្យបាននៅនៅជោគជ័យដែលមានហៅថាអធិបាតធម៌ណា គឺមានឆន្ទៈ វិរិយៈចតៈនិងវិមង្សាហើយព្រះធម៌នេះគឺព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងនៅក្នុងគម្ពីរអង្គុត្តរនិកាយចតុកនិបាតក៏មានហើយនៅក្នុងមហាបរិនិព្វានសោតហើយនៅក្នុងគម្ពីរបត្រៃវិដកមានច្រើនកន្លែងណាមិនចំពោះតែ ប្រសោតទេសូម្បីតែព្រះអភិធម្មក៏មានសម្ដែងដែរនៅក្នុងអធិបាទធម៌នេះ ព្រោះជាធัวដែលនាំឲ្យបានសម្រេចនៅប្រយោជន៍ឲ្យបានជោគជ័យឬក៏ឲ្យបានការអធិដ្ឋានតាំងនៃណាដូចជាមាន សម្ដែងនៅក្នុងមហាព្រះនិព្វានសោតគឺព្រះអនន្តបាននិមន្តទៅជាមួយនឹងព្រះសម្មាសម្ពុទ្ធដែលបានចេញអំពីទីក្រុងបាវ៉ាទៅ ប៉ុន្តែនៅក្នុងថ្ងៃក្នុងការនោះគឺមីមានចិត្តបាបហ្នឹងបានមកបំវក់ទឹកបទីរបស់ព្រះអនន្តធ្វើឲ្យព្រះអនន្តនឹកមិនឃើញក្នុងការអរតនីនិមន្តព្រះសម្មាសម្ពុទ្ធឲ្យគង់នៅអស់អាយុកៈអស់អាយុកៈណាអាយុកៈបានន័យថានៅសម័យព្រះអង្គគឺអាយុខៃរបស់មនុស្សយើងមានអាយុចំនួន100ឆ្នាំណា ណាហើយក្នុងការនោះមេមានចិត្តបាបនឹងបានឱកាសល្អក៏មករតនាព្រះសម្មាសម្ពុទ្ធដើម្បីយាងចូលកាន់ព្រះនិព្វានអនុបាទិសេសនិព្វានកណាណាហើយព្រះអង្គក៏ទទួលការរតនារបស់មេតៃដោយសង្ខេបមកពីព្រោះពេលដែលព្រះអង្គចេញសាមប្រភ្នោះហើយព្រះអង្គត្រាស់ដឹងមុនដំបូងនោះមេទៅរតនាព្រះអង្គអាសាហើយណានៅសព្ទាទី5ណាដែល ព្រះអង្គទ្រង់សោយនៅវិមុតិសុខណាហើយក្នុងកាលនោះព្រះអង្គមិនបានទទួលការរតនារបស់មាទេមកពីព្រះអង្គមានពុទ្ធតម្រាស់ថា ដរាបណាសាសនាព្រមចរិយធម៌ដែលតថាគតបាន ត្រាស់ដឹងបាន សម្ដែងហើយមិនទាន់ស្ទាត់ជំនាញមិនទាន់ច្បាស់លាស់ណាបរិស័ទទាំង4មានភិក្ខុភិក្ខុនៃឧបាសកឧបាសិកាមិនទាន់អាចសម្ដែងបានអាចបង្ហាត់បាន អាចដើម្បីបញ្យលអ្នកដទៃបានគឺព្រះអង្គមិនមិនប្រតិពានទេ តែក្រោយមកពីព្រះអង្គទ្រង់ត្រាស់ដឹងបាន45ព្រះវសា ដោយការសម្ដែងពធរបស់ព្រះអង្គហើយមេមានចិត្តបាបនោះបានឱកាសក៏បានមករតនីព្រះអង្គម្ដងទៀតថាឥឡូវភិក្ខុភិក្ខុនៃឧបាសកឧបាសិកា គឺថាមាន ការស្ទាត់ជំនាញនៅក្នុងធម៌វិន័យសត្វុសាសនារបស់ព្រះអង្គហើយឥឡូវជាឱកាសសូមឲ្យព្រះអង្គទ្រង់ព្រះបរិនិព្វានទៅ ចឹងក៏ព្រះអង្គទ្រង់ដាក់នៅបជនមីយុចំពោះ មុខមីនៅថ្ងៃហ្នឹងដែលថ្ងៃដាក់នៅបជនមីយុហ្នឹងធ្វើឲ្យកម្រើក្រំពើក្រជួយផែនដីចឹងហើយបានក្នុងការនោះព្រះអង្គទ្រង់ទទួលនៅការរតនារបស់មាថាមិនអីទេមនាមានមានចិត្តបាបមានថៅពូនជាអ្នកប្រមាថអំណេះតទៅ3ខែទៀតតថាគតនឹងប្រតិភិនចឹងក៏ពេលមានមាន ភ្លីងមានផ្គរមានរន្ទះមានការញាប់ញ័រផែនដីក្នុងការនោះព្រះអានន្ទដូចជាផ្លែកក៏បានមកទូលសួរព្រះអង្គថាមានហេតុការអីកើតឡើងបានព្រះអង្គទ្រង់ក្រាប់មានប្រពុតិកាដំណើររឿងរ៉ាវដល់ព្រះអានន្ទអញ្ចឹងទៅបានព្រះអានន្ទនោះអឺនៅស្ងៀមអញ្ចឹងប៉ុន្តែនឹកស្ដាយណាស់ស្ដាយហើយដល់ពេលនោះក្នុងការនោះព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងនៅអធិបាទធម៌ទាំង4ថាមនីអនន្តអធិបាទធម៌ គឺធម៌ដែលធ្វើឲ្យសម្រេចធម៌ដែលជាបាតជាគ្រឿងត្រូនេះដែលបុគ្គលណាធ្វើឲ្យជំនាញបុគ្គលណា បានវឹកហាត់បានធ្វើឲ្យជាបាតស្ទាត់ជំនាញហើយបុគ្គលនឹងអាចអធិដ្ឋានអាចធ្វើអ្វីក៏បានដែរណាបានន័យថាអាចអធិដ្ឋានជីវិតនឹងឲ្យតាំងនៅរហូតអស់កັບក៏បានដែរហើយក្នុងការនោះបានព្រះអនុនជ្រាបថាអញ្ចឹងនឹងអរតនីឲ្យព្រះអង្គតាំងនៅអស់អាយុកັບប៉ុន្តែព្រះអង្គត្រាស់ថាតថាគតមិនអាច ទទួលនៅការរតនារបស់ព្រះអនន្តបានទេពីព្រោះតថាគតបានទទួលនៅការរតនារបស់មាថានឹងប្រតិភិនទៅអស់ក្នុងកំឡុងកាល3ខែទៀតហើយចឹងបានព្រះអង្គត្រាស់សម្ដែងអំពីអធិបតិធម៌ទាំង4នោះមានឆន្ទៈគឺសេចក្តីពេញចិត្តឆន្ទៈគឺការតាំងចិត្តនោះសេចក្តីស្រឡាញ់ពេញចិត្តក្នុងកិច្ចការងារនោះនោះហើយវិរិយៈគឺសេចក្តីព្យាយាម ក្នុងកិច្ចការងារនោះនោះចិត្តៈគឺការយកចិត្តទុកដាក់ណាក្នុងកិច្ចការងារនោះនោះហើយនឹងវិមង្សាគឺសេចក្តីឧស្សាហ៍ត្រេះរិះពិចារណាវិមង្សានៅក្នុងទីនេះគឺសំដៅទៅលើបញ្ញាណាបញ្ញាគឺការដែលយល់ដឹងពីហេតុផលអញ្ចឹងបានបុគ្គលណាដែលបានវឹកហាត់អប់រំឬក៏ចម្រើននៅអធិបត្តិធម៌នោះបានយ៉ាងស្ទាត់ជំនាញដូចជា ណាស្ទាត់ជំនាញដូចជាជាងដែលវឹកហាត់ថយដល់ល្អអញ្ចឹងគេថាអធិដ្ឋានអ្វីក៏បានដែរអធិដ្ឋានជីវិតហ្នឹងគេថាឥឡូវអអធិដ្ឋានជីវិតតាំងនៅអស់រយនៃឆ្នាំក៏បានដែរអញ្ចឹងអាហ្នឹងអំណាចអធិពលឬក៏កម្លាំងនៃអធិបាតវិធនអស់ចាអញ្ចឹងអញ្ចឹងសេចក្តីហ្នឹងគឺជាសេចក្តីដែលបានលើកឡើងអញ្ចឹងហើយឆន្ទៈនឹងយ៉ាងណាសូមនិមន្តកណាគុំចាស់គ្រូជាបន្តនៅគាត់ជំរាបសាធុសាធុ ណាអរគុណណាអាតាមពិតរឿងរ៉ាវនៃការសម្ដែងអតិបត្តិធម៌ហ្នឹងដោយគុណចាស់គ្រូបានលើកឡើងហ្នឹងព្រះសម្មាសម្ពុទ្ធលោកបានទ្រង់បានសម្ដែងអំពីអតិបត្តិធម៌ក្នុងចំពោះ មុខមីចំពោះមុខព្រះមហាអនន្តដោយសារតែ បានទទួលការអារាធនានិមន្តអំពីពួកមីហើយក៏បានអឺសម្ដែងបន្ទាប់ពីទទួលហើយនោះសម្ដែងប្រាប់ព្រះមហាអនន្តថាបើសិនជា បុគ្គលណាដែលបាននៅអត្តបទធនហ្នឹងគឺបានតាំងនៅអញ្ចឹងណាបានរៀបរាប់គុណចាស់បានរៀបរាប់ហើយក៏មិនបានរៀបរាប់ថែមទេឥឡូវអរគុណដល់ដល់ដល់ពេលនេះយើងចែកគ្នារឿងប្រធានបទមួយមួយវិញម្ដងអឺក្នុងឆន្ទៈនេះបើយើងអឺកតវិរិយវិមង្សាហ្នឹងក្នុងផ្លូវលោកគេហៅអាចសម្រេចការងារបានគ្រប់បែបសពយ៉ាងពីព្រោះថាកិច្ចការងារអ្វីក៏ដោយក៏ត្រូវតែមានអឺ ធម៌4យ៉ាងនឹងជាប្រចាំបានការងារនឹងបានសម្រេចរលូនល្អដូចយើងមានអន្តៈមានសេចក្តីព្យាយាមហើយយកចិត្តទុកដាក់ក្នុងកិច្ចការងារនោះនោះហើយនឹងវិមង្សាយើងគិតពិចារណាគ្រប់ជ្រុងជ្រោយមុននឹងសម្រេចកិច្ចការងារអ្វីមួយអញ្ចឹងឲ្យសូមគុណចាស់អឺសីលៈចិត្តធម្មមេត្តាសុសំដែងមើលថាតើក្នុងធម៌ទាំង4នោះអាចសំដែងជាផ្លូវលោកបែប ការរស់នៅបច្ចុប្បន្នកាលហ្នឹងតើដើម្បីឲ្យបានសម្រេចប្រយោជន៍តើយើងត្រូវបំពេញយ៉ាងណាខ្លះសូមនិមន្តសម្ដែងដូចតទៅ ចុំធនបត្រអីបើបាត់ដែរអូខេឥឡូវអាស្រ័យកងស្រីតូចមេតាលើកមកលើកក្នុងមេតកានមកដើម្បីយកមកបង្ហាញបញ្ជាក់ថាតើឆន្ទៈនឹងយ៉ាងណា ហើយនឹងក្នុងកងធទាំង4ហ្នឹងយកមកសម្ដែងដូចតទៅអ្នកស្រីកងសេតុយកណាមើលឆន្ទៈទៅកណាយល់ថាចេះកណាដំបងយើងយើងយល់ខ្លួនយើងឆន្ទៈនេះគឺក្នុងនៅក្នុង ខ្លួនយើងហើយហើយប៉ុន្តែឆន្ទៈដែលយើង ចង់បានឧទាហរណ៍ដូចក្នុងពេលបច្ចុប្បន្នការឆ្លងនៃមេរោគ COVID-19 អញ្ចឹងកូនចាស់អឺអញ្ចឹងគោលការណ៍របស់យើងយើងឆ្លាប់តែមានសេរីភាព គ្រប់បែបយ៉ាងមានសេរីភាពទៅធ្វើកិច្ចការងារដោយគ្មានការភ័យខ្លាចទៅវត្តលក្ខណៈឬក៏ទៅចូលរួមអ្វីមួយយើងអត់មានការភ័យខ្លាចទេអាហ្នឹងឆន្ទៈយើងគិតអញ្ចឹងប៉ុន្តែ ដោយសារតែការឆ្លងមេរោគ COVID-19 អញ្ចឹងយើងបាត់បង់អាការបាត់បង់សេរីភាពយើងនឹងអស់ហើយប៉ុន្តែគេមានយើងមានផ្លូវជ្រើសរើសអាផ្លូវជ្រើសរើសហ្នឹងគឺតកតងទៅនឹងថាឆន្ទៈយើងហ្នឹង យើងចង់ឲ្យយើង មានសុវត្ថិភាព សុខភាពល្អហើយឆ្លាប់ឆាប់ឆាប់ឆ្លងផុតពីការបិទគប់ហ្នឹងតើយើងត្រូវធ្វើអ្វីខ្លះអញ្ចឹងអញ្ចឹងបើសិនជាយើងយល់ច្បាស់យើងយល់ច្បាស់ហើយយើងយើងចង់បានអ្វីអឺឲ្យបានឆាប់ដូចជាអ្វីដែលយើងគិតហ្នឹងតើយើងធ្វើអ្វីខ្លះអញ្ចឹងវាតកតងទៅ ក្នុងការគិតការស្វែងយល់លក្ខណៈអញ្ចឹងគុណចា៎ នឹងអ្វីដែលកណាអាចសង្ខេបយល់បានហ្នឹងយល់បានយល់យល់បានប៉ុណ្ណឹងគុណចាស់ឥឡូវចាំដល់ពេលវិរិយៈសេចក្តីព្យាយាមវិញធ្វើម៉េចអញ្ចឹងកាលណាយើងយល់យើងដឹងនឹងអ្វីដែលយើងចង់បានហើយយើងក៏ដឹងអ្វីដែលប្រជាពលរដ្ឋដទៃទៀតចង់បានដែរអញ្ចឹងយើងយើងមិនអាចគ្រាន់តែគិតគ្រាន់តែយល់ទេយើងត្រូវធ្វើសកម្មភាពឲ្យដូចជាអ្វីដែលយើងគិតឲ្យត្រូវទៅតាមច្បាប់គេផងដែរ ហើយដល់ពេលចត្តៈយកចិត្តទុកដាក់នេះចត្តៈនឹងធ្វើអីក៏ដោយយើងមិនមែនចេះតែធ្វើធ្វើដើម្បីឲ្យគេអួតយើងយើងចេះតែធ្វើធ្វើដើម្បីឲ្យគេថាយើងនឹងធ្វើដែរឯងគឺយើងត្រូវដឹងឲ្យច្បាស់យល់ឲ្យច្បាស់ទៅយើងធ្វើនឹងទៅវាមានទំនុកចិត្តហើយយើងសប្បាយចិត្តនឹងធ្វើអញ្ចឹងណាកូនចាស់អញ្ចឹងឧទាហរណ៍ថាអឺគេឲ្យយើងនៅផ្ទះឯងពួកអីកាលណាដែលយើងអឺ សុំទោសគេឲ្យយើងនៅផ្ទះកុំឲ្យចេញទៅណាអញ្ចឹងពេលដែលយើងគិតដាក់អញ្ចឹងយើងដឹងថាច្បាប់ហ្នឹងយើងត្រូវយល់ថាហេតុអ្វីបើគេមិនឲ្យយើងចេញពីផ្ទះទៅជួបជុំគ្នាហ្នឹងមូលហេតុអីដោយសារយើងបថុយប្រឋាននឹងការឆ្លងដោយសារមេរោគហ្នឹងគឺយើងជាអ្នកចម្លងហ្នឹងយើងយល់ដល់ពេលយើងយល់អញ្ចឹងទៅយើងធ្វើដោយយកចិត្តទុកដាក់ហើយយើងអត់អត់អត់អត់គិតថាអ្នកណាថាមិនថាណាព្រោះអាហ្នឹងជាច្បាប់ដែលយើងដែលគេតម្រូវឲ្យយើងធ្វើ អានឹងអ្វីយើងគួរតែធ្វើហើយវាជាប្រយោជន៍រួមផងអញ្ចឹងគុណអូខេអូខេអរគុណអញ្ចឹងបានរៀបរាប់បានបន្តិចហ្នឹងដោយសារតែមិនតាន់បានយល់ថែមទៀតធម្មធម្មវេគ្មិនបន្តទៀតដើម្បីឲ្យឲ្យយល់ថែមទៀតដល់គុណចាស់ចេតធម្មោមេត្តាជួយសម្ដែងតិចមើលថាតើអធិបតធម៌ហ្នឹងមានអធិពលប៉ុណ្ណាសូមរតនិមន្ត ណាជាថងពីមុនអសូមនមស្ការចំពោះគុណរតនត្រ័យទាំងបីដែលស្ដីព្រះថ្លាសូមនមស្ការចំពោះគុណចាស់សវណ្ណបញ្ញាពោសវឿងគុណចាស់ជារដ្ឋាភិបាលណាលន់ផល្លាដែលមានប្រវត្តិមាន ក្នុងទីនេះសូមចម្រើនពរដល់ណាបងស្រីកងសិទូចដែលជា ប្រធានសហគមន៍ខ្មែរប្រចាំរដ្ឋយុសវ័យផងដែរដែលតែងតែ រាល់ថ្ងៃដើមនៃសប្តាហ៍នីមួយៗថ្ងៃច័ន្ទគឺតែងតែដល់ព័ត៌មានសារៈសំខាន់សម្រាប់ប្រជាជនខ្មែរយើង ណាដែលគាត់ ខ្លះទៅក៏គាត់មិនបានចេះជាភាសាអង់គ្លេសដឹងព័ត៌មានសពជ្រុងជ្រោយដូច្នេះយើងក៏បានផ្ដល់ព័ត៌មានតាមរយៈណាគេហទំព័រឬក៏ website របស់សហគមន៍ ខ្មែរកម្ពុជាក្រោមណាដែលយើងថា CCTV នោះណាដូច្នេះរាល់ថ្ងៃច័ន្ទហ្នឹងគឺតែងតែផ្ដល់នៅព័ត៌មានប្រចាំ សប្តាហ៍ប្រចាំខែអំពីការវិវត្តនៃមេរោគ COVID-19 ក៏ដូចជាផ្សារភ្ជាប់ទៅនឹងជីវិតណានឹងប្រធមផងដែរណាអញ្ចឹងក្នុងឱកាសនេះណាខ្ញុំបណ្ណាក៏បានចូលរួមចំណែកណាទៅតាម សតិបញ្ហាដែលខ្លួនមានណាបានសិក្សារៀនសូត្រមកណាដោយគុណចាស់បងសិលធម៌រាវលោកបានសម្ដែងពីខាងដើមមកថាបប្រតិបត្តិធម៌នេះឯងគឺមានសម្ដែងនៅក្នុងណាសតនបិដកក៏មានអត្ថង្គបិដកក៏មានណានៅក្នុងសតនបិដកនៅបាតវៈនោះភាគ14ណាភាគ19គឺណាអង្គតរកាយនឹងឯងគឺលោកបានសម្ដែងហើយអំពីអតិបត្តិធម៌នឹងឯង ណាហើយយើងដឹងទាំងអស់គ្នាដោយគុណចាស់លោកសំដែងណាបប្រតិបត្តិធម៌នេះជាធម៌ជា គ្រឿងត្រណាជាគ្រឿងត្រដល់ដល់មានសារៈសំខាន់សម្រាប់បើយើងនិយាយអំពីមនុស្សណាបើយើងនៅទូឧបមាយើងនៅលើផែនដីបើអត់មានផែនដីត្រទេមានន័យថាយើងអត់អាចរស់នៅបានទេណាអញ្ចឹងបប្រតិបត្តិធម៌នោះលោកប្រៀបដូចជាផែនដីសម្រាប់ត្រណាត្រមនុស្សនឹងឯងបើមនុស្សនឹងប្រព្រឹត្ត នៅអត្តបាទធម៌នេះហើយមានន័យថាមនុស្សនឹងនឹងធ្វើអ្វីៗរស់នៅក្នុងសង្គមវារំលែងបានទឹកដីសុខណាបើយើងកលែកទៅលើអ្នកដែលសិក្សារៀនសូត្រគឺរំលែងបានដល់គោលដៅណាបើមានអធិបតិធនព្រោះអធិបតិធនជួយត្រជួយជំរុញមនុស្សនឹងឲ្យដល់គោលដៅណាបើយើងប្រព្រឹត្តនៅអធិបតិធនដូចក្នុងហ្នឹងយើងឃើញសារឆន្ទៈណាឆន្ទៈនេះគឺនៅសេចក្តី ពេញចិត្តសេចក្តីស្រឡាញ់ដូចក្នុងក្នុងពេលយើងសិក្សារៀនសូត្រគុណចាស់បានឃើញស្រាប់ថា ក្នុងប្រទេសនេះ គឺគេអត់អាចបង្ខំសិស្សទេណាដរាបណាសិស្សនឹងស្រឡាញ់នៅមុខវិជ្ជានឹងចូលចិត្តនៅមុខវិជ្ជានឹងបានគេទៅរៀនគឺខ្លួនគេ យើងអត់អាចបង្ខំអាដូចដូចក្នុងសង្គមយើងបរិបត្តិសង្គមយើងពីមុនមកគុណចាស់ដឹងហើយ យើងទៅរៀនទៅមេដាបិតាយើងគាត់តែងតែចង្អុលបង្ហាញនៅមុខវិជ្ជាណាដែរដែលមានលុយតែបានលុយឆាប់បានលុយណាណារៀនទៅហើយចប់ហើយវាបានលុយភ្លាមភ្លាមណាគាត់ជំរុញឲ្យយើងទៅរៀនហ្នឹងក៏ប៉ុន្តែសម្រាប់ប្រទេសលោកសេរី មានន័យថាគេឲ្យសិទ្ធិរបស់សិស្សណាបើសិស្សណាគេមាន skill ខាងណាគេមានចំណង់ចំណូលចិត្តខាងណាគឺយើងគេផ្ដោតឲ្យសិស្សហ្នឹងទៅខាងហ្នឹងណាដូចខ្ញុំកណាលើកឡើងអំពីអ្នកបុស្ស ឬកូនចាស់បើអត់មាននិស្ស័យជាអ្នកបួសទេมันអាចរុញច្រាមมันអាចបង្ខំឲ្យទៅបួសបានទេណាអានេះតើលើស្រឡាញ់តើលើចូលចិត្តតើលើពេញចិត្តនៅនៅភេទជាអ្នកបួសបែបបានมันអាចទៅបួសបានណាក្នុងហ្នឹងនឹងន័យទី1ឆន្ទៈហ្នឹងតើលើយើងស្រឡាញ់ឧទាហរណ៍នៅក្នុងក្នុងន័យហ្នឹងចឹងបើយើងអត់អត់ស្រឡាញ់តើយើងស្រឡាញ់ជាប្រដ្ឋយើងទេយើង ខំផ្ដួចផ្ដើមក្នុងប្រមូលគ្នាណាផ្ដល់ព័ត៌មានឲ្យណានឹងមានន័យថា ចិត្តរបស់យើងហ្នឹងគឺស្រឡាញ់ចូលចិត្តពេញចិត្តនឹងការងារហ្នឹងផ្ដល់ព័ត៌មានឲ្យប្រជា ប្រដ្ឋសម្ដែងធម៌ជូនប្រជាប្រដ្ឋនឹងឯងអាហ្នឹងជានឹងមានន័យថាជាឆន្ទៈរបស់យើងទាំងអស់គ្នាកណ្ដាចឹងខ្ញុំកណ្ដាចូលរួមតែមួយកណ្ដាកណ្ដាសូមអរគុណណាអត់លឺទេលឺចិត្តបិទខ្លួនឯងរហូត នៅក្នុងឆន្ទៈសេចក្តីស្រឡាញ់ពេញចិត្តក្នុងកិច្ចការងារហ្នឹងបើយើងជាអ្នកធ្វើកិច្ចការងារអ្វីមួយបើយើងអត់មានឆន្ទៈទេគេហៅថាធ្វើកិច្ចការងារអ្វីហ្នឹងគឺមិនបានសម្រេចជោគជ័យដែរ ហើយនិយាយរួមទៅគុណចាស់ហើយបានបានរៀបរាប់ខាងលើហើយឡូវខ្ញុំកណាចង់ប្រកេនម្ដងទៀតដើម្បីបញ្ជាក់អត្ថន័យក្នុងវគ្គមួយមួយមួយដើម្បីបានសម្ដែង ជាពុស្ដាបន្តិចទៅគុណចាស់គ្រូដើម្បី បានយល់ក្នុងអត្ថន័យនៃអធិបតធម៌ទាំង4ហ្នឹងសូមបន្តណាសូមអរគុណទាំងហើយសូមអនុមោទនានៅការបកស្រាយរបស់គណៈគុណចាស់គ្រូជីតធម្មនិងបងបាសិកា ដែលបានការយល់ដឹងពីអធិបាទធោណាធម្មតាពោដែលជាបាទជាទីតាំងជាគុណជាតិនាំឲ្យបាន សម្រេចព្រោះអធិ គឺជាឈ្មោះនៃអាសេចក្តីសម្រេចណាដូចយើងហៅថាសមិទ្ធិអញ្ចឹងណាសមិទ្ធិផល សមិទ្ធផលផលដែលបានសម្រេចមកហើយអញ្ចឹងញ៉ាហើយយ៉ាងណាមិញអធិបតិគឺថាធម៌ដែលបានឲ្យសម្រេចនឹងបានន័យថាអ្វីអ្វីទៅឲ្យក្នុងលោកនេះទាំងផ្លូវលោកទាំងផ្លូវធម៌ដោយកណាគុំចាស់គ្រូលើកឡើងអញ្ចឹងកាលណាបើមាន កាលណាបើបុគ្គលនឹងចង់បាន សម្រេចអ្វីអ្វីហើយ គឺថាឲ្យតែមាននៅសេចក្តីព្យាយាម ហើយនឹងការស្រឡាញ់កិច្ចការងារហ្នឹងហើយយកចិត្តទុកដាក់ហើយយល់អំពីតើដើម្បីបានអាហ្នឹងត្រូវធ្វើអ្វីអាហ្នឹងហៅថាវិមង្សាវិមង្សាគឺយល់អំពីហេតុផលសូម្បីចង់ធ្វើជាមេចៅក៏ដោយមិនបាច់ចាំថាចង់ធ្វើល្អទេធ្វើអាក្រក់ក៏ដោយក៏បានដែរណាចង់ធ្វើជាមេចៅមានឆន្ទៈនៅឃើញថាថ្ងៃណាមួយអញត្រូវធ្វើជាមេចៅឧបមាដូចជា ប្របាទជាសតុអញ្ចឹងបាទជាសតុក្រំតែឃើញសម្បត្តិសេរីរបស់ចោតកសិទ្ធិភ្លាមជាប់ជាពាក្យចំបានហ្មងនៅឃើញថាថ្ងៃណាមួយពេលដែលអញបានឡើងក្រុងរាជអញនឹងយកសម្បត្តិនឹងឲ្យបាននេះអាការពេញចិត្តហ្នឹងអញ្ចឹងគឺថាអាមហិច្ឆតារបស់គាត់ហ្នឹងគឺប្រឹងប្រែងយ៉ាងណាដើម្បីឲ្យបានក្រុងរាជអញ្ចឹងដើម្បីបានក្រុងរាជមើលសូមចិត្តធ្វើអីក៏ធ្វើតែរហូតដល់ សម្រាប់ប្តីតាខ្លួនឯងទៀតអានឹងអាការពេញចិត្តហ្នឹងវាចឹងអញ្ចឹងយើងពិចារណាទៅគឺចំពោះអតិបត្តិធម៌ហ្នឹងគឺថាទាំងផ្លូវលោកទាំងផ្លូវធម៌ឬក៏ថាទាំងផ្លូវអាក្រក់ទាំងផ្លូវល្អឲ្យតែមាន នៅធម៌ទាំងហ្នឹងគឺថារំលែងបានសម្រេចចឹងអញ្ចឹងឆន្ទៈគឺការពេញចិត្តឆន្ទៈនេះ វាវាខុសអំពីពាក្យថាចិត្តព្រោះចិត្តគឺការយកចិត្តទុកដាក់ ណាឆន្ទៈហ្នឹងមានន័យថាបំណងបងប្រាថ្នាឬក៏ធ្វើអ្វីអ្វីគឺថាវាមាននៅចំណូលចិត្តទៅក្នុងកិច្ចការងារហ្នឹងណាណាដោយកណាគុណចាស់គ្រូបេងលីមានត្រតិកាមិញសូម្បីតែមកបួសហ្នឹងយើងពេញចិត្តស្លៀកពាក់ហ្នឹងពណ៌ហ្នឹងវាមិនដូចគេក៏ពិតមែនដើរទៅរយិរយាមើលទៅរខិរខាអញ្ចឹងប៉ុន្តែពេញចិត្តអញ្ចឹង ណាមិនតែនិយាយថាមិនបានស្លៀកពាក់អញ្ចឹងគេថាវាពេញចិត្តនឹងអញ្ចឹងគេធ្វើម៉េចណាហើយហេតុអីបានចូលចិត្តកោអញ្ចឹងថាសบายចិត្តនឹងកោសក់អញ្ចឹងបងណាសบายចិត្តអានោះហៅមកឆន្ទៈគឺការពេញចិត្តអញ្ចឹងណាហើយយ៉ាងណាមិញគឺអ្នកដែលមានភរិយាស្វាមីអ្នកដែលមានចិត្តស្អីអីហ្នឹងថាវាមានការពេញចិត្តនឹងអ្វីដែលបានខ្លួនបានធ្វើបានបំពេញបាន កសាងឡើងនឹងឯងអានឹងហៅថាឆន្ទៈហើយបើពោលនៅក្នុងបារមីធម៌វិញឆន្ទៈហ្នឹងគឺថាចូលនៅក្នុងអតិដ្ឋានបារមីគឺការតាំងចិត្តណាគឺអតិដ្ឋានគឺការ determination ហ្នឹងគឺថាការដែលការដែលដៅចំពោះកំណត់គោលដៅឲ្យច្បាស់លាស់ឆន្ទៈហ្នឹងកំណត់គោលដៅគឺថា វាត្រូវបានអីដោយព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បំពេញនៅ បារមីធម៌គឺថាគឺព្រះអង្គដើម្បីឆន្ទៈគឺការពេញចិត្តរបស់ព្រះអង្គដើម្បីបាននៅសពយុទ្ធញ្ញាណអានោះគឺឆន្ទៈអញ្ចឹងព្រះអង្គទ្រង់ពិចារណាមើលថាដើម្បីបាននៅសពយុទ្ធញ្ញាណត្រាស់ជាពុទ្ធហ្នឹងតើមាននៅពុទ្ធកាយកធោមាននៅធោអ្វីខ្លះដើម្បីបានសម្រេចទៅជាពុទ្ធអញ្ចឹងបានព្រះអង្គពិចារណាមកឃើញថា ដើម្បីបានសម្រេចនឹងតទៅមានការធ្វើទានទៅជាទានបារមីដើម្បីបានសម្រេចតទៅមានការរក្សាសិលទៅជាសីលបារមីជាដើមបារមីទាំង10ហ្នឹងគឺពិចារណាដោយអំណាចនៃវិមង្សា គឺការពិចារណារហេតុផលអញ្ចឹងអញ្ចឹងគឺការពេញចិត្តនឹងអ្វីមួយហើយធម្មតាអ្វីដែលយើងពេញចិត្តនឹងអ្វីមួយហើយគឺរបស់នោះគឺយើងអត់តាន់បានមកទេណាឧបមាដូចយថា យើងចង់ទៅមើលអុប្រហើសអញ្ចឹង ឬតំណែងឬគេប្រាប់មកថាអូឧបរហើសនឹងល្អមានសន្តានទ្រង់ទ្រាយដូចជាសម្បកខ្យងអញ្ចឹងអានឹងគាត់ទៅលើអញ្ចឹងអាឆន្ទៈនឹងកើតឡើងពេញចិត្តនឹងចង់ទៅមើលចឹងដើម្បីទៅមើលតោះធ្វើដំណើរទេមិនមែនថាឥឡូវចង់ទៅឃើញនៅស្ងៀមឲ្យខ្លួនដែរទៅបានអត់ទេចឹងត្រូវមាននៅស្ដីជាយាមណាជាយាមធ្វើដំណើរទៅហើយយកចិត្តទុកដាក់កុំឲ្យទៅឲ្យងាកនេះងាកនោះធ្វើនេះធ្វើនោះ ឬក៏ប្រោកប្រោកប្រាជ្ញអីហ្នឹងវ៉ូស៊ូរត់ភ្លើងវាទៅ hoof station អីទៅអត់បានចុះកន្លែងហ្នឹងអត់បានមើលដដែលហ្នឹងឧទាហរណ៍ណា ណាយ៉ាងណាមិញគឺថាមាននៅធัวទាំង4យ៉ាងហ្នឹងគឺមាន ឆន្ទៈវិរិយៈចិត្តនិងវិមង្សាហ្នឹងគឺថាជាគុណជាតិនាំឲ្យបានសម្រេចនៅអ្វីអ្វីសពគ្រប់បែបយ៉ាងចឹងដូចជាការពេញចិត្តបើពោលនៅក្នុង អឺសម័យបច្ចុប្បន្នហ្នឹងដូចជាយើងពេញចិត្តនឹងយើង សុខភាពល្អឧបមាថាយើង ពេញចិត្តនឹងអ្នកដែលមានសុខភាពល្អហ្នឹងការពេញចិត្តហើយអញ្ចឹងយើងត្រូវគិតថាដើម្បីបាន សុខភាពល្អកុំឲ្យវាឡើង cholesterol ឬក៏ដើម្បីកុំឲ្យវាឡើងខ្លាញ់អីចឹងត្រូវធ្វើម៉េចណាអាហ្នឹងវាមានឆន្ទៈមួយថាយើងមិនចង់ឲ្យឲ្យមានជំងឺក្នុងខ្លួនយើងដូចជាជំងឺ COVID-19 អីចឹង អានឹងត្រូវមានឆន្ទៈពេញចិត្តថាកុំឲ្យវាមានជំងឺនឹងក្នុងខ្លួនអញ្ចឹងត្រូវមាននៅសេចក្តីព្យាយាមព្យាយាមអឺពាក្យម៉ាស់ព្យាយាមលាងដៃអកលទៅហើយព្យាយាមនៃគ្រៀតអំពីគ្នាអីអញ្ចឹងទៅតាមក្រសួងសុខាភិបាលដែលគេឲ្យអនុសាសន៍មកនោះព្យាយាមធ្វើអញ្ចឹងទៅអានោះអាការព្យាយាមហើយមិនមែនព្យាយាមតែម្ដងត្រូវយកចិត្តទុកដាក់ក្នុងកិច្ចការងារទៀតណាកិច្ចការងារនឹងទៀតបានពិចារណា ណាដោយអំណាចនៃវិមង្សាពិចារណារងហេតុផលថាតើការធ្វើនឹងវាវាបានប្រយោជន៍អីវាវាបងនៅទោសអ្វីខ្លះអញ្ចឹងទៅវាបានសម្រេចនៅអ្វីដែលយើងបានបំណងបងប្រាថ្នាគណៈគណៈចង់សួរបន្ថែមទៀតត្រង់ចំណុចមួយទៀតថាអតិបត្តិធម៌នឹងស្មើនឹងធម៌ជាធិបតីដែរគុំចាស់គ្រូគណៈទៀតអធិបតិអធិបតីនឹងគឺគឺស្មើគ្នាគាត់ថា ព្រោះអធិបតីវាមានឆន្ទៈវិរិយៈចិត្តៈនិងវិមង្សា ដូចគ្នាណាដូចគ្នាណាណាឆន្ទិទ្ធិបាតវិរិយិទ្ធិបាតអឺនឹងចិត្តិទ្ធិបាតនិងវិមង្សិទ្ធិបាតដូចគ្នាអញ្ចឹងកណាអញ្ចឹងធិបតីហ្នឹងធរជាធំណាអធិបតីគឺគាត់ថាអធិបតីទៅហៅធរជាធំធរជាធំហ្នឹងដោយក្នុងអឺធរដែល ជា អធិបតីដូចជា ឆន្ទៈវិរិយៈចិត្តវិមង្សានោះបានន័យថាក្នុងកណៈដាដែលវាមាន មួយជាធំគឺ3ទៀតអត់អាចជាធំបានទេឧបមា ថាបុគ្គលនោះមានឆន្ទៈគឺការពេញចិត្តហើយពេលហ្នឹងវិរិយៈចិត្តនឹងវិមង្សាវាទៅជា បរិវារទៅវិញវាទៅជាបរិវារបានន័យថាវាកម្លាំងខ្លាំងគឺឆន្ទៈបើឆន្ទៈប៉ុន្តែមិនមែនអត់មានវិរិយៈប៉ុន្តែវិរិយៈវាមិនអាចទៅជាវាមិនអាចទៅជាអធិបតីបានទេ ព្រោះអធិបតីវាមានតែមួយឯងក្នុងបណ្ដាភូមិទាំង4ហ្នឹងណាអញ្ចឹងទីឧបមាថាបុគ្គលនោះមាននៅសេចក្តីជាយាមខ្លាំងប៉ុន្តែក្នុងសេចក្តីជាយាមប្រឹងប្រែងនោះមិនមែនអត់មានឆន្ទៈមិនមែនអត់មានការយកចិត្តទុកដាក់ឬក៏បញ្ញាមានប៉ុន្តែសេចក្តីជាយាមវាដើរតួជាអធិបតីវាដើរតួជាអធិបតីវិញអញ្ចឹងក្នុងធម៌ទាំង4ហ្នឹងគឺថាការបើយើងនិយាយពីរឿងអធិបតី បានន័យថាអធិបតីវាមានតែមួយទេវាអត់មានទាំងអស់ទេណាតែគណៈបើមួយណាវាឡើងធំជាវាមានកម្លាំងខ្លាំងអាបីទៀតទៅជាបរិវារទៅវិញណាបីទៀតទៅជាបរិវារទៅវិញអញ្ចឹងឧបមាថាបុគ្គលនោះឆ្លាតបញ្ញាឆ្លាតណារបៀបប៉ិនប្រសពអញ្ចឹងទៅជាវិមង្សាទៅជាវិមង្សាធិបតីណាប៉ុន្តែអញ្ចឹងវិរិយៈឆន្ទៈនិងចិត្តៈនោះវាទៅជាបរិវារទៅវិញ អញ្ចឹងក្នុងន័យថាក្នុងចំណោម4ហ្នឹងមួយណាមួយឡើងគឺធំជាងអានឹងហៅថាបដីនឹងមួយ ណាក៏បានដែរគាត់ថាបើមួយណាជាធំហើយបីទៀតទៅជាអធិបតីជាបរិវារអញ្ចឹងណាណាហ្នឹងហើយអឺសៃកងឥឡូវតួនាទីសៃកងវិញម្ដងអឺគុណចាស់ពីអង្គបានសម្ដែងខាងលើហើយឥឡូវខ្លួនឯងនឹងយល់ឡើងដំណិតណាដែរឥឡូវសូមអញ្ជើញបកស្រាយបន្តិចមើលថាតើឆន្ទៈសេចក្តីព្យាយាម ហើយនឹងយកចិត្តទុកដាក់ហើយនឹងបញ្ញាក្នុង4ហ្នឹងតើរងថ្ងៃមានអីខ្លះនឹងមានមានគ្រប់4នៅសេកងអឹមកណានិយាយទៅខ្លាចអួតខ្លួនឯងប៉ុន្តែប៉ុន្តែកណាដូចថាអ្វីក៏ដោយរហូតដល់មកដល់ថ្ងៃនេះបើសិនជាខ្វះមួយណាច្បាស់ជាគ្មានថ្ងៃនេះមួយឯងគុណចាស់ហើយ មិនមែនថាយើងបានប៉ុណ្ណេះហើយយើងបញ្ឈប់ការព្យាយាមយើងបញ្ឈប់ចំណុចណាមួយឯងកូនចាស់គឺយើងត្រូវតែរំលឹកខ្លួនឯងនៅចំណុចទាំង4ហ្នឹងទៀតបានយើង មានគោលបំណងទៅមុខទៀតចឹងកូនចាស់អញ្ចឹងចំពោះកណា ពេលដែលមកដល់ប្រទេសអូស្ត្រាលីដំបូងចំពោះកណា ទី1គឺការការសិក្សានឹងអត់មានអីធំជាងការសិក្សានឹងទេបន្ទាប់មកការសិក្សានឹងហើយយើងដឹងថាអ្វីដែលយើងចង់បាន បន្ទាប់មកគឺយើងប្រឡូកក្នុងសង្គមហើយ បានបញ្ជាក់ឲ្យឃើញថាអូចំណុចទាំង4នឹងតើដែលធ្វើឲ្យយើងបានអ្វីសប្ថ្ងៃនេះអញ្ចឹងតើតែយើងធ្វើចំណុចទាំង4នឹងហើយយកមកចូលដាក់ក្នុងអនុវត្តហើយ បានយើងដឹងថាតើអត្តពលទាំង4នឹងវាជួយយើងដល់កម្រិតណាគុណចាស់ហើយហើយមិនមែនថាយើង ធ្វើតាមតែមួយថ្ងៃពីរថ្ងៃអីទេគុណគឺយើងធ្វើរាប់ឆ្នាំតែម្ដងគុណ រាប់ឆ្នាំហើយដូចថាធ្វើដដែលដដែលដដែលនឹងចំណុចទាំងអស់ហ្នឹងកុំចាស់បានបានសម្រេចហើយបើយើងភ្លេចចំណុចមួយណាទេអឺយើងវាអាចផ្លោយគុណចាស់អើយអើយអត់លឺអូខេលឺតើហើយអូខេឥឡូវលឺលឺគុណចាអរគុណមានអីថែមតែប៉ុណ្្នឹងឯងអត់មានថែមឯង ហើយមួយមួយមួយទៀតផងដែរដូចក្នុងកលៈទេសៈចង់សួរសកលចំណុចទី4យល់ពាក្យថាវិមង្សានៅវិមង្សាមិនទាន់យល់ច្បាស់មែនទេណាគុណចាឡើឡើកូនចាស់លៀមជួយបញ្យល់គាត់តិចមើលថាតើវិមង្សាហ្នឹងមានន័យយ៉ាងណាឲ្យគាត់យល់ថែមទៀតណាសុំមុនអត់លឺផង Wi-Fi poor very poor my friend អត់ទេមិញសើចគេឥឡូវខ្លួនឯងវិញម្ដងហើយមកមានគេទេមកបានដាច់ចឹងនេះបាត់ដាច់ដាច់ស្ដាយផងពងជិតផងលើលើលើលើលើកូនចាស់លើតាកូនណាណងមែនមែនតាកូនចាស់លើលើនៅលើលើលើហើយកូនចាស់ណាសាធុ ណាសាធុសាជាថ្មីផងកណាសូមអរគុណណាចំពោះគុណចាស់សេដ្ឋាវរោនិងបងស្រីកងសិទូចបានថារិបាយរៀបរាប់អំពីគោលធរនឹង4មកដោយគុណចាស់លោកបាន សម្ដែងថាវិមង្សាស្មើនឹងបញ្ញាណាណាមានន័យថាមើលក្នុងសេចក្តីហ្នឹងគឺថាឧស្សាហ៍ត្រេះរិះពិចារណា មិនបានថាមិនយល់តែពិចារណារកហេតុនិងផលអាហ្នឹងស្មើបញ្ញាណាយកបញ្ញាយើងមកគិតណារកហេតុនិងផលដែលគួរជឿឬមិនគួរជឿណាបើគេថាអើយសម្រាប់ឪពុកបានបន់ឬជឿឬមិនជឿណាអានឹងយើងយកមកត្រេះរិះមកពិចារណាចឹងគេថាអូលួចគេ វាបានបន់តែយើងគួរតែជឿឬមិនជឿហ្នឹងយើងមានន័យថាវិមាំសាហ្នឹងឲ្យយើងអាសាត្រេះរិះពិចារណាឧទាហរណ៍ក្នុងន័យអ្នកធ្វើប្រធានសហគមន៍ណាបើមានអ្នកណាមួយមកនិយាយអាក្រក់អំពីសហគមន៍ដតីវាសួរថាយើងពិចារណាថារឿងហ្នឹងជារឿងពិត ត្រឹមត្រូវដែរឬក៏អត់ហ្នឹងយើងយកមកពិចារណា ទីហោការងារយើងធ្វើក្នុងសង្គមហ្នឹងតា យើងធ្វើរាល់ថ្ងៃហ្នឹងតែអ្នកខំប្រឹងធ្វើរាល់ថ្ងៃហ្នឹងយើងយកមកការងារហ្នឹងមកពិចារណាគិតថាតើកតាដែលយើងធ្វើរាល់ថ្ងៃហ្នឹងវាចម្រើនវាលូតលាស់ដល់សង្គមខ្មែរទេណាហើយគេធ្វើពីមុនមកហ្នឹងវាវារីកចម្រើនផ្នែកណាយើងមកឥឡូវហ្នឹងយើងមកធ្វើតើវារីកចម្រើនផ្នែកណាអញ្ចឹងយើងត្រូវយក កតាទាំងអស់ហ្នឹងមកពិចារណាមកត្រេះរិះអ្នករក ជាពិសេសក្នុងកិច្ចការអ្វីមួយដែលយើងប្រព្រឹត្តធ្វើ យើងត្រូវយើងត្រូវមានវិមាសាហ្នឹងត្រេះរិះពិចារណាតើគោលដៅទាំងអស់ហ្នឹងយើងធ្វើទៅវារីកចម្រើនចំណុចណាដែលយើងធ្វើឲ្យយើង រីកចម្រើនធ្វើឲ្យយើងលូតលាស់ណាបើយើងផ្ដោតទៅលើកតាខាងលើណាដូចឆន្ទៈណាពេញចិត្ត ស្រឡាញ់ការងារនឹងហើយប៉ុន្តែយើងមានអាមានវិមាសាត្រេះរិះពិចារណាថាតើយើងព្យាយាមទៅទៅចំណុចណាដែលយើងទៅដល់គោលដៅយើងព្យាយាមបែបណាគេយើងស្រឡាញ់ក្នុងក្នុងន័យបែបណាណាអានឹងបើយើងយកមកពិចារណាចេះអានឹងឯងដែលលោកថាជាវិមង្សាដែលយើងត្រិះរិះពិចារណារកហេតុនិងផលណា អញ្ចឹងខ្ញុំបណ្ដាចូលរួមប៉ុណ្ណឹងណាចាអរគុណគុណចាស់បានលើកឡើងបញ្យលកងស្រីកងបានយល់ហើយថាវិមង្សាស្មើនឹងបញ្ញា អង្គធម៌បណ្ដោបញ្ញាចិត្តសឹកបានថាបញ្ញានេះគឺជាតួអង្គនៃការមុតស្រួចគិតពិចារណានឹងគេយល់តាមសភាវៈធរតនសភាវៈធរកើតឡើងយ៉ាងណា បញ្ញានេះគឺជាអ្នកដឹងដឹងមុនគេអ្នកដែលជាអ្នកតនមុនគេ ជាអ្នកដឹងច្បាស់នៅក្នុងកងធទាំងឡាយអូខេឥឡូវគុណចាស់គ្រូញាតសិរថាវរនៅក្នុងអធិបតធរនៅក្នុងពោធិបកិយធរមាននៅក្នុងអធិបត4ដែរគុណចាស់ណាអញ្ចឹងនៅក្នុងអធិបតធរហ្នឹងចូលទៅក្នុងពោធិបកិយធរមានមានអធិបតធរហ្នឹងក្នុងហ្នឹងដែរអញ្ចឹងបានន័យថាធរអធិបតធរហ្នឹងគឺជាធរមួយនាំទៅដល់ការត្រាស់ដឹងអញ្ចឹងគុណចាស់មកសំដែងបន្ថែមលើហ្នឹងមក ប៉ុន្តែទាំងអរគុណណាអឺចំពោះអធិបតិធននឹងដូចដែលបានរដ្ឋនីលើកឡើងពីខាងដើមអញ្ចឹងថាមានកម្លាភាពទាំងផ្លូវលោកនិងផ្លូវធម៌ណាគឺថាកាលណាបើប្រព្រឹត្តប្រណិប័តសំខាន់នៅលើបុគ្គលហ្នឹងមាននៅគោលបំណងអ្វីគាត់ថាបើដើម្បីបានសម្រេចនៅសម្បត្តិក្នុងលោកហ្នឹង គឺអនុវត្តប្រព្រឹត្តទៅតាមអតិបត្តិធម៌ហ្នឹងបានន័យថាយើងពេញចិត្តនឹងអ្វីមួយគេថាឆន្ទៈហ្នឹងគឺថាចំណូលចិត្តហ្នឹងនឹងអ្វីហើយត្រូវមានសេចក្តីជាយាមដើម្បីបានរបស់ហ្នឹងហើយត្រូវយកចិត្តទុកដាក់ហើយនឹងពិចារណាហេតុផលដោយកណាគុំចាស់គ្រូវិញដែលមានត្រដិកាមិនអញ្ចឹងណា ហើយនៅក្នុងពោធិបខយធម៌ទាំង37ប្រការហ្នឹងមាន ស្តិបដ្ឋាន4សមត្ថធាន4អធិបាត4នឹងហើយហើយអន្ត្រី5ពលៈ5ពោជាងក7និងអរិយមិមានអង្គ8ប្រការអញ្ចឹងក្នុងអធិបាតហ្នឹងគឺជាធម៌មួយដ៏មាននៅកម្លាំងណាយើងមើលមើលក្នុងពោធិបខិយធម៌បានន័យថាធម៌ដែលជាអង្គនៃការត្រាស់ដឹងពោធិប្រែមកថាត្រាស់ដឹងបខិយៈចំណែកណាហើយធោធោដែលជាចំណែកនៃការត្រាស់ដឹង ត្រាស់ដឹងនោះបានន័យថា ជាចំណែកនៃការយល់ច្បាស់នៅអ្វីដែលជាសច្ចធម៌ណាហើយសច្ចធម៌នៅក្នុងលោកនេះ គឺដូចជាជារាជាធិមរណៈឬក៏សេចក្តីសោកសឹកសួលអ្វីអ្វីទាំងអស់ក្នុងលោកនោះគឺជាសច្ចធម៌គឺជាការពិតណាសេចក្តីស្រឡាញ់ការស្អប់ការចំណែងឈ្នាននេះបានលៀបអត់លៀបបានយល់អត់យល់សរសើរនន្ទាឬក៏សົບទុកអីទាំងអស់គឺជាសច្ចធម៌ អញ្ចឹងគឺកាលណាបើបុគ្គលនោះបានយល់ដឹង នៅការពិតនឹងឯងអាហ្នឹងបានន័យថាបុគ្គលនោះបានសម្រេចនៅពោធិបក្ខយធម៌គឺ គឺបានន័យថាមាននៅធម៌ដែលជាចំណែកនៃការត្រាស់ដឹងអញ្ចឹងអញ្ចឹងនៅក្នុងហ្នឹងគឺរាប់តាំងពីស្ទេបឋាន4ឡើងទៅគាត់ថាយើងមិនបានរៀបរាប់អធិប្បាយពីរឿងស្ទេបឋាននេះទេណាប៉ុន្តែគាត់ថាដើម្បីបានសម្រាប់ទៅជាអធិប្បាយវាតមានសតិសតិគឺការតាំងពិចារណានៅកាយវេទនាចិត្តធម៌ ឬក៏អធិបាទណាសមបធានសមបធានហ្នឹងដូចជាថាមានការអឺលះបង់នៅបាបបហានបធាននេះឬក៏វិរិយបធាននេះអីជាដើមអញ្ចឹងគឺថាលះបង់នៅ ចិត្តបាបដែលវាមានហើយហើយនឹងកុំឲ្យបាបនឹងវាកើតឡើងណាហ្នឹងគឺមាននៅ សមបធានគឺអឺ វិរិយប្រធានអ្នកហ្នឹងគឺការព្យាយាមណាព្យាយាមលះបង់នៅបាបដែលមានហើយហើយកុំឲ្យបាបចាស់ហ្នឹងវាកើតឡើងកុំឲ្យបាបថ្មីវាកើតឡើងអញ្ចឹងឥឡូវនៅក្នុងអធិបាតនេះគឺមាននៅការដែលពេញចិត្តនៅក្នុងការដែលលះបង់នៅសេចក្តីទុក្ខអញ្ចឹងបាន លោកហៅថាជាពោធិបកិយធម៌លះបង់នៅសេចក្តីទុក្ខនោះដូចជាមានជាតិជារៀបជាធិមរណៈអីជាដើមអញ្ចឹង អញ្ចឹងដើម្បីលះបង់នៅស្ដីទុកនោះតទៅអ្វីគឺដើម្បីលះបង់នៅស្ដីទុកតទៅស្គាល់ទុកនឹងសិនណាស្គាល់ទុកនឹងអ្វីដែលជាទុកនឹង ទុកនឹងគឺបញ្ចខណ្ឌគឺរូបវេទនាសញ្ញាសង្ខារនិងវិញ្ញាណនឹងឯងដែលជាទុកពោលមកគឺជីវិតយើងតាំងពីចុងសក់ដល់បាត់ចឹងគឺជាទុកតាមព្រះធម៌ដោយ កណាគុំចាស់គ្រូដាក់មេតិកាធម៌ថានេតិព្រះធម៌ណាបានន័យថាធម៌អ្វីអ្វីទាំងអស់គឺជាធម៌ ណាគឺជីវិតប្រកបដីរបស់យើងគឺជាធោមិនមែនដតីក្រៅពីធោគាត់ថាធោហ្នឹងវាជា សកវិញ្ញាណកៈធោឬក៏អវិញ្ញាណកៈធោតែប៉ុណ្្នឹងទេណាអញ្ចឹងធោហ្នឹងវានៅក្នុងសភាពមិនទៀងជាទុកជាអនត្តា វានៅក្នុងត្រៃលក្ខធោណានៅក្នុងអំណាចនៃសាមញ្ញលក្ខណៈធោណាណាមិនទៀងជាទុកជាអនត្តាអញ្ចឹងកាលណាបើយើងឃើញពិចារណា ថាហេតុអីបានធោនោះវាអត់ទៀងមើលដូចយើងកើតមកអញ្ចឹង ពីម្សិលមិញផ្សឹងថ្ងៃនេះផ្សេងហើយពីបឋមអវ័យផ្សឹងដល់មជ្ឈិមអវ័យនោះផ្សេងហើយបើតាមសភាពពិតអ្វីដែលមិនទៀងជាទុកនោះគឺគ្រប់ខណៈទាំងអស់ណាដោយអឺយើងតាំងពីចាប់ផ្ដើមមកមើលមើលកាលណាកូនចាស់គ្រូចាប់ផ្ដើមមកសំឡេងដែលលឺហ្នឹងលត់អស់មានអសល់ទេណាណាមុននឹងតិចហ្នឹងណាសំឡេងដែលលឺហ្នឹងលត់អស់កាលណាកូនចាស់គ្រូ ជាម្ចាស់កម្មវិធីកណាគុំចាស់គ្រូខាងបុនរិទ្ធនិងបងបាសិកាមានប្រសាសន៍មិនអីលុតបាត់អស់សម្ដែងទៅរោណាបានសម្ដែងសូម្បីតែយើងនៅឃើញថា record ទុកក៏ដោយបើណាសម្ដែងក្នុង record មិនមែនជាសម្លេងដែលចេញមកពីចិត្តជាសមុទ្ឋានដែលយើងកំពុងពោលនឹងទេវាខុសគ្នាណាអញ្ចឹងអាហ្នឹងឯងដែលហៅថារបស់ដែលវាកាត់ឡើងហើយរលត់ទៅវិញកាត់ឡើងហើយរលត់ទៅវិញអញ្ចឹងអាហ្នឹងឯងដែលហៅថាមិនទីហើយរបស់ណាដែលកាត់ឡើងហើយត្រំនៅអត់បានវាវាត្រំនៅដដែលអត់បានណា ដោយសម្លេងរបស់ខ្ញុំណាកំពុងតែពោលទៅអញ្ចឹងឬក៏តែប៉ះទប់ត្រជាហើយលុបដាក់ហើយចិត្តនឹងគិតរឿងសម្លេងយល់ទេចិត្តនឹងគិតរឿងសម្លេងទៅអលោកកំពុងតែនិយាយពីរឿងអីនេះអាចិត្តដែលកំពុងគិតហ្នឹងវាកើតឡើងប៉ុន្តែកើតហ្នឹងគិតហ្នឹងគិតរឿងសម្លេងទេតែពិតសម្លេងលត់បាត់ទៅហើយណាដូច្នេះអាទ្រាំនៅមិនបានឯងដែលជាទុកណាហើយរោខ្លួនឯងអត់មានទេ ព្រោះសំឡេងដោយកណាគុំចាស់គ្រូកំពុងតែលឺសំឡេងហ្នឹងសភាពពិតសំឡេងយើងអាចថានិយាយថាសំឡេងរបស់ខ្ញុំកណាប៉ុន្តែសភាពពិតសំឡេងមិនមែនជារបស់ខ្ញុំកណាទេណាវាអត់មានខ្លួនរបស់វាទេបើវាមានខ្លួនរបស់វា វាការពារខ្លួនវាកុំឲ្យរលត់បានបាត់ហើយណាមើលមើលវារសាខ្លួនការពារខ្លួនវាកុំឲ្យរលត់អត់បានផងហ្នឹងវាគ្រាន់តែជារបស់កើតមកអំពីបច្ច័យហើយរលត់ទៅវិញដោយអំណាចនៃវិបរិណាមធម៌ អញ្ចឹងដូច្នេះបញ្ញាដែល បានឃើញនៅសភាពអញ្ចឹងបានឃើញថា សង្ខារធัวទាំងអស់ក្នុងលោកនឹងគឺជារបស់មិនទៀងជាទុក និងជាអនត្តាអញ្ចឹងវាមានការនឿយណាយកាត់ឡើងនឿយណាយថាកាលណាបើយើងជួបចម្ពាក់នឹងរបស់មិនទៀងដូចយើងជួបចម្ពាក់នឹងរបស់ដែលភីអញ្ចឹងជួបចម្ពាក់នឹងរបស់ដែលជាទុកនឹងជារបស់ជាអនត្តានឹងដូចយើងអោបក្រសោបនៅសេចក្តីទុកអោបក្រសោបនៅធំភ្លើងដែលក្តៅអញ្ចឹងព្រោះទីបំផុតត្រូវតែ ប្រត់ប្រាស់ទីបំផុតត្រូវទៅចរាទីបំផុតត្រូវទៅបែកបាក់គ្នាអញ្ចឹងហ្នឹងអញ្ចឹងបានយើងមានពាក្យមួយគេថាត្រូវរៀនរស់មុនពេលដែលយើងស្លាប់ត្រូវរៀនបាត់បង់ត្រូវរៀនបែករៀនបែកបាក់គ្នាមុនពេលដែលយើងប្រត់ប្រាស់គ្នាព្រោះហ្នឹងវាការពិតត្រូវតែអញ្ចឹងទេអញ្ចឹងអញ្ចឹងហើយបានអឺចំពោះអធិបាតធនវាមានន័យសំខាន់ថាតើយើងកំណត់ទិសដៅដើម្បីលះបង់នៅសេចក្តីទុកហ្នឹង តើដើម្បីលះបង់យ៉ាងម៉េចតទៅយើងស្គាល់ទុកនឹងសិទ្ធណាស្គាល់ទុកដូចជាយើងនៅក្នុងភូមិចៅអញ្ចឹងណាឬក៏នៅក្នុងកន្លែងដែលមានគ្រោះថ្នាក់អន្តរាយអីចឹងដើម្បីចង់ចេញពីនោះតើយើងដឹងថាអូកន្លែងនេះកន្លែងគ្រោះថ្នាក់ណាដូចយើងនៅដាល់ដាល់ទៅដាល់ដាល់ទៅចូលក្នុងចកាមានណាបងគ្រូបាទបាទណាមុនដំបូងយើងអត់ដឹងថាដាល់ដាល់ទៅខុសសិតតែមាន នឹកឃើញអូធ្វើម៉េចទេនឹងងាកទៅនេះក៏មានងាកទៅនោះក៏មានអញ្ចឹងអញ្ចឹងពេលហ្នឹងយើងអត់មានបំណងនៅក្នុងចការមានទេមិនអញ្ចឹងមកពីយើងដឹងថាកន្លែងហ្នឹងតែហ៊ាននៅហ្នឹងគ្រោះថ្នាក់យ៉ាងណាមិញបញ្ចខណ្ឌនេះតាំងពីចុងសក់ដល់បាតជើង គឺជារបស់គ្រោះថ្នាក់អញ្ចឹងមកអញ្ចឹងបានដូចកាលណាគុំចាស់គ្រូមុនមកបុះហ្នឹងល្អមែនទែនហ្មងអាហ្នឹងគឺជាការកាត់បន្ថយនៅសេចក្តីទុកម្ដងបន្តិចម្ដងបន្តិចហើយស្វែងរកនៅ បដិបទានាំឲ្យបានលះបង់នៅសេចក្តីទុក្ខអឺដែលដែលលះបង់បានដោយ ដោយប្រសិទ្ធភាពមែនទេណាអញ្ចឹងឱកាសពេលវេលាល្អក្រៃលែងណាអញ្ចឹងដូច្នេះអធិបាតនេះណាសង្ការិថាពេលណាដែលមកបួសមានន័យថាយើងលះបង់អស់ហើយមាន យើងមករកសេចក្តីសុខណាណាណាតាមពុទ្ធលោកលះបង់ត្រង់អត់សូវលឺសេចក្តីសុខកណា ប្រពុតលោកលះបង់ទ្រព្យសម្បត្តិលះបង់អង្គលះបង់ស្អីទាំងអស់ហ្នឹងមករកសេចក្តីសុខណាតែយើងឥឡូវនេះបើយើងមកបួសហើយយើងចង់ទៅកុហកវិញអាហ្នឹងទៅរកកន្លែងសុខអីកន្លែងទុកហ្នឹងទៅរកកន្លែងទុកមែនទេទុកហារតនារាមមុនមើលណាហើយដូចដូចកូនចាស់សេលថាវរោលើកមិញកណាថាមុននឹងពួកអ្វីអ្វីវាមិនទៀងអញ្ចឹងវានឹងបែកបាក់អញ្ចឹងយើងរៀនបែកមែនទេណាយើងរៀនបែក រៀនប្រត់អញ្ចឹងបានកណាខ្ញុំកណាទាញមកបន្តិចរឿងសង្គមណាបាទដោយសភាសាសភាសាចិនគេថាម៉េចគេថាចង់ចាប់ខ្លាតទៅចូលក្នុងរូងខ្លាមែនណាវាសិបចិនណាតែយើងគិតមកសង្គមគ្រួសារដូចដូចថាអ្វីអ្វីវាមិនទៀងវាបែកបាក់វាប្រាត់ប្រាស់ចឹងត្រូវរៀនបែកទៅរៀនប្រាត់ចឹងអាគេលេងគ្នាគេរៀនប្រាត់ដែរឬក៏មិនគេ ប្រាក់គ្នាណាក្រាតាមពិតទៅគុណចាស់គ្រូលោករៀបរាប់ហ្នឹងគឺចង់ន័យថា យើងទាំងអស់គ្នាក៏បីរៀនទៅហើយរៀនព្រម កាលណាដែលយើងមិនព្រមបាទខ្ញុំកណាទាញកន្លែងហ្នឹងមកណាពេលដែលមនុស្សយើងបែកបាក់គ្រួសារ យើងច្រើន តែទៅលោតទឹកទៅចងកទៅលេខឆ្នាំអានឹងមកពីយើងអត់រៀនរៀនបែកហ្នឹងខ្ញុំកណា ចង់ទាញកន្លែងហ្នឹងអត់រៀនបែកអត់រៀនប្រត់ហ្នឹង អញ្ចឹងហើយពេលណាដែលយើងប្រឹកប្រាស់មនុស្សដែលយើងស្រឡាញ់យើងទៅធ្វើអាទង្វើទាំងអស់ហ្នឹងណាអាហ្នឹងមានន័យថាយើងអត់រៀនព្រាត់អត់រៀនទទួលយកថាអាហ្នឹងវាមិនមែនជារបស់យើងថ្ងៃហ្នឹងរបស់យើងថ្ងៃនេះប្តីយើងស្អែកឡើងប្តីគេក៏ថាបានណាអាហ្នឹងយើងអត់រៀនយើង អត់រៀនអាបែកហ្នឹងណាហើយដូចជាងទាញមកក្នុងធម៌យើងមួយដែលមានតកាទី1ឆន្ទៈនេះនៅសេចក្តីស្រឡាញ់សេចក្តីពេញចិត្តយើងក៏លេចមើលទៅក្នុងសង្គមបរិយាបរិបត្តិនៃ ប្រវត្តិសាស្ត្រខ្មែរយើងប្រពៃណីណាណាដែលយើងចាស់ចាស់បរាមពីដើមគាត់ច្រើនជំរុញកូនឲ្យរៀបការតាមគាត់មែនទេណានេះហ្នឹងកន្លែងហ្នឹងដែលឆន្ទៈយើងទាញមកថាបើគ្នាអត់ស្រឡាញ់គ្នាអត់ពេញចិត្តគ្នាអត់ចូលចិត្តយើងចេះតែជំរុញឲ្យគ្នាការឲ្យគ្នាយកមែនទេណាតែដល់ពេលទៅវាคล้ายទៅជាការរស់នៅជាមួយគ្នាមិនចោះសម្រងគ្នាមិនបែកបែកបាក់គ្នាដូចយើងឧទាហរណ៍ដូចរឿងទុំទាវអញ្ចឹងណា ណាគេអានឹងវាចូលកន្លែងឆន្ទៈហ្នឹងឯងដោយតែថាគ្នាអត់បានស្រឡាញ់អត់បានពេញចិត្តនឹងអ្នកហ្នឹងណាអញ្ចឹងយើងចូលមកផ្សំគុំអានឹងវាទៅ ជាកើតរឿងរ៉ាវទៅជា មិនមែនជាប្រកដីមិនមែនជាមង្គលទៅវិញចឹងខ្ញុំអាចចូលរួមប៉ុណ្ណឹងមកគណៈអរគុណគុណចាស់លេមគណៈបែទៅជួបគុណចាស់គ្រូទីចិនចង់ណាចង់សួរថែមថា តើឆន្ទៈហ្នឹងបើយើងនិយាយថាបំណង បំណងអានោះវាចាត់ទុកជាក្នុងក្នុងកុសលឬក៏ជាអកុសលខាងផ្នែកឆន្ទៈនេះបើយើងពោលនៅក្នុងពួកធម៌ជាកុសលក៏ហៅថាកុសលឆន្ទៈណាអញ្ចឹងបានវិច័យជា2កាលណាបើយើងពោលផ្នែកខាងអកុសលពួកធម៌ដែលជាអកុសលាធម៌នេះគឺជាអកុសលឆន្ទៈអញ្ចឹងបានលើកពីខាងដើមថាឆន្ទៈវិរិយៈចិត្តៈនឹងកាលណាបើ កើតឡើងនៅក្នុងបុគ្គលណាហើយប្រាថ្នាអីក៏បានដែរគណៈដោយដោយពពុទ្ធព្រះអង្គត្រាស់សម្ដែងពេលព្រះអង្គទីនៅព្រះនិព្វាន ថាកាលណាបុគ្គលមានអធិបាតហ្នឹងបានវឹកខាត់ឲ្យស្ទាត់ជំនាញហើយគឺថាប្រាថ្នាអីក៏បានធ្វើអ្វីក៏បានសូម្បីអធិដ្ឋាននៅជីវិតនឹងឲ្យតាំងនៅអស់កັບក៏បានដែរណាណាណាមកពីអីថា គឺជាកុសលឆន្ទៈហើយបើថាផ្នែកខាងអកុសលគឺអកុសលឆន្ទៈអញ្ចឹងបានឆន្ទៈហ្នឹងវាចូលនៅក្នុង អឺគេហៅថាអញ្ញសមាណាចិត្តសឹកឬក៏សព្វចិត្តសាធារណចិត្តសឹកណាវាកើតគ្រប់ចិត្តទាំងអស់អញ្ចឹងអញ្ចឹងនៅក្នុងនេះ គឺសំដៅទៅលើកុសលហើយកុសលឆន្ទៈគឺការពេញចិត្តហើយពាក្យកុសលឆន្ទៈនោះមានន័យថាពេញចិត្តដើម្បីសម្រេចជាប្រយោជន៍សម្រេចជាគុណសម្រេចជាសេចក្តីសុខទាំងដល់ខ្លួនឯងទាំងដល់អ្នកដទៃជាមហាកុសលការបរមពោធិសត្វអញ្ចឹងណាថា ណាអរគុណគឺគុណចាស់កណាសុំសួរមួយណាអឹមអូសុំសុំតោះគុណចាស់អឹមអញ្ចឹងមានន័យថាបុគ្គលដែលគាត់មានឆន្ទៈហើយប៉ុន្តែគាត់មិនបានសម្រេចនៅគោលការណ៍អ្វីមួយដែលជាសេចក្តី សម័យរបស់គាត់ហ្នឹងតើតើនឹងដោយសារអឺអង្គើកម្មដែលគាត់មានពីអតីតជាតិឬក៏ដោយសារ ច្បាប់ឬឱកាសដែលមិនហុចឲ្យនឹងនឹងនៅអធិបតិធម៌ហ្នឹងវាអត់តគ្រប់គ្រាន់យើងយើងអត់ជាធិបតីណាវាខ្វះណាណាមិនមែនថាបានសម្រេចទេឧបមាថាយើងចង់ទៅរៀនបានជាដុកទ័រអញ្ចឹងណាណាយើងយើងគិតឃើញថាចង់រៀនបានជាដុកទ័រប៉ុន្តែសួររៀនបានជាដុកទ័រតើយើងមានឆន្ទៈពេញចិត្តថាតើយើងព្យាយាមគ្រប់គ្រាន់ដែរឬទេនេះអាវិរិយៈសេចក្តីព្យាយាមនេះ ណាហើយនឹងកើតតែយើងយកចិត្តទុកដាក់ដែរឬទេណាជួនកាលគាត់យើងចង់បានជំនុកទៅគាត់ទៅសាលាហើយមកវិញទុកសភើចោលអីចឹងទៅតើបានប្រយោជន៍អីអញ្ចឹងចឹងបើសិនជាគាត់ខ្វះបើសិនជាគាត់ខ្វះមួយណាហ្នឹងតើយើងមានតិចនិចអ្វីដែលនឹងជួយឲ្យគាត់មានគុំតាអឺមានតែអឺជួយឲ្យកម្លាំងចិត្តគាត់ឲ្យប្រឹងប្រែងរឹតតែខ្លាំងទៅ ណាឲ្យប្រឹងប្រែងរត់តែខ្លាំងទៅម្យ៉ាងទៀតវាតាកតងនឹងអឺស្ថានភាពបច្ចុប្បន្នផងដែរឧបមាថាយើងមានសុខភាពអត់ល្អអញ្ចឹងក៏យើងទៅធ្វើអ្វីៗវាមិនបានសម្រេចដូចគេទេណាណាអញ្ចឹងវាអាស្រ័យទៅលើពុបពេកតបញ្ញតា ភាពនៃបុគ្គលដែលបានធ្វើបំទុកឲ្យពីមុនមកផងព្រោះអ្វីៗសម្រាប់បច្ចុប្បន្នវាមិនអាចថា អ្វីអ្វីសម្រាប់បានដូចដែលចិត្តយើងចង់វាទាក់ទងនឹងអតីតកម្មមកផងអញ្ចឹងណាបងណាជួនកាលយើងមានពីវិរិយអីពីអតីតមកផងខំប្រឹងមិនក៏មិនដូចជាចូលបន្តកៈអីអញ្ចឹងមើលមានពីវិរិយមកពីណាពីណីទន្ទឹងធัวតែមកទៀតថារាប់ខែអត់ចាំនឹងមកពីអីថាមកពីមានពីអញ្ចឹងណាអញ្ចឹងវាតាកតងនឹងហ្នឹងអញ្ចឹងរឿងនេះវាជារឿងមួយដែលវា ត្រូវយើងពិចារណា ទៅលើហេតុផលឲ្យបានគ្រប់គ្រាន់ឲ្យបានច្រើនអញ្ចឹងទៅបានអ្វីៗអស់វានៅក្នុងសភាអត់ទៀងដោយលើកឡើងមិញអញ្ចឹងបងគ្រូណាណា យើងចង់បានជួនកាលអត់បានអញ្ចឹងវាផ្ដេកនៅលើធោអត់ទៀងនេះថាធ្វើម៉េចអ្វីៗវាអត់ទៀងអញ្ចឹងដល់ពេលយើងមានអាសភាពមិនទៀងមកជា ទីតាំងអញ្ចឹងទៅវាអត់ឲ្យយើងខកចិត្តទេ ណាអញ្ចឹងបានថាធម៌នឹងរក្សាខ្លួនយើងដោយប្រពុតព្រះអង្គទ្រង់ត្រាស់សម្ដែងថាធម៌រមែងរក្សានៅបុគ្គលអ្នកប្រព្រឹត្តធម៌ណាធម្មោហវេរកតិធម្មចារិញធម្មោសុចិនសុខមាវហតិគឺបុគ្គលអ្នកសន្សំធម៌រមែងនាំមកនៅសេចក្តីសុខមិនអញ្ចឹងណាអញ្ចឹងបានន័យថាការណាបើយើងប្រាថ្នាអីមួយមានឆន្ទៈវិរិយៈចិត្តវិមាសាចង់បានអីមួយអត់បានសម្រេចអញ្ចឹង មានមិនមែនបានន័យថាយើងត្រូវទៅកើតទុកម្បាក់ចិត្តអត់ទេគឺ វានៅក្នុងសភាពថាអឺអ្វីអ្វីរបស់វាអត់ទៀងអត់ទៀងអញ្ចឹងយើងមកសុខចិត្តថាហ្នឹងបើបានក៏បានបើមិនបានក៏ហេតុគេមិននៅតែមានសេចក្តីសុខដដែលចាំបានរឿងសេចក្តីសុខនោះវាមិនមែនជារបស់អ្នកមានមិនមែនជារបស់អ្នកចេះដឹងមិនមែនជារបស់បុគ្គលណាមួយទេសេចក្តីសុខនោះវាជារបស់ដែលសម្រាប់ទៅលើការពិចារណា ដោយយោនិសោមនសិការដូចយើងអធិប្បាយបញ្យលការពីវុទ្ធិធម៌ថ្ងៃមុនអញ្ចឹងណាឲ្យទៅយើងគិតត្រូវបានសុខហ្នឹង មិនថាអូនតទៅយើងទៅជាអ្នក មានមិនបានសុខតទៅយើងទៅជាបណ្ឌិតទៅជាអ្នកចេះដឹងមិនបានសុខមិនមែនទេសេចក្តីសុខនោះគឺជារបស់ដែលកើតឡើងដល់ថ្ងៃការគិតត្រូវអារឿងការគិតត្រូវនោះសូម្បីតែអ្នកក្រក៏ចេះគិតត្រូវដែរមិនទៅអ្នកមានទេណាមិនចឹងបាទណាណាអរគុណអរគុណច្រើនណាស់ឥឡូវស្រីកងបញ្ជាក់ឡើងវិញតែសូមមេត្តាបកពីលើមកមកយល់បាន ប្រមាណខ្លះឥឡូវ អត្ថបាទអធិប្បាយអំពីឆន្ទៈចតវិរិយវិមង្សាហ្នឹងមើលអ្វីដែលកណាយល់គឺថាអ្វីអ្វីក៏ដោយមិនថាក្នុងកលតិសៈណាទេគឺយើងត្រូវធ្វើម៉េចតាមដាននៅហេតុការដែលកើតឡើងជារៀងរាល់ថ្ងៃហើយយើងសម្រេចចិត្តឲ្យទៅតាមអ្វីដែលយើងគិតថាជាវាជាប្រយោជន៍រួមកុំសូវផ្ដោតទៅលើបុគ្គលខ្លួនឯងឲ្យច្រើនពេក យើងផ្ដោតទៅលើអ្វីដែលជាប្រយោជន៍រួម ហើយដើម្បីឲ្យយើងសម្រេចបានប្រយោជន៍រួម កាលណាប្រយោជន៍រួមបានប្រយោជន៍បុគ្គលក៏បានដែរអញ្ចឹងដើម្បីឲ្យយើងសម្រេចបានតើតើយើងមានឆន្ទៈមនសិការនឹងឲ្យច្បាស់លាស់មែនទែនបើមិនជាយើងមិនច្បាស់យើងស្វែងយល់យើងស្វែងយល់យើងរៀនសួរយើងរៀនស្រាវជ្រាវយើងរៀនសិក្សាពិភាក្សាអឺសើបគប់ជាមួយសប្បរោះធោលៈនិងលៈអញ្ចឹងទៅ អានឹងវាធ្វើឲ្យយើង បានសម្រេចហើយហើយកាលណាយើងសម្រេចខ្លួនឯងក្នុងនាមជាប្រជាពលរដ្ឋខ្មែរក៏ដូចជាយើងរស់នៅប្រទេសអូស្ត្រាលីនេះផងដែរវាជា ប្រយោជន៍ជាតិប្រយោជន៍សាសនាហើយវាជាតម្លៃក្នុងនាមយើងជាខ្មែរនិងជាពុទ្ធសាសនិកផងដែរគុណចា៎ដូច្នេះបញ្ជាក់ឡើងវិញកាលណាដែលគេនិយាយថាអធិបតធរមានប្រមាណយ៉ាងយល់ទេចាំទេ4យ៉ាង4យ៉ាង ត្រូវចាំថាឲ្យតែគេណាណា គេនិយាយថាអធិបត្តិធម៌មាន4យ៉ាងហើយអីខ្លះឆន្ទៈមនសិកាអឺមនសិកាទេឆន្ទៈវិរិយៈវិរិយៈចិត្តៈចិត្តៈនិងវិមង្សា វិមង្សានៅថាឡើងដល់ទេមើលអឺ អូយគុណចាស់ប្រឡងហីថ្ងៃហ្នឹងគូចង់ឲ្យប្រឡងមកពីហ្នឹង4ស្រួលចាំ4 4ចាំឆន្ទៈវិរិយៈចត្តៈចត្តៈនិងវិមង្សាវិមង្សាហើយនិយាយខ្មែរវិញម្ដងពេញចិត្តការពេញចិត្តនឹងធ្វើ ការឧស្សាហ៍ការព្យាយាមអឺការពេញចិត្តនឹងធ្វើ ការព្យាយាមហើយយកចិត្តទុកដាក់ យកចិត្តទុកដាក់និងហើយនឹងត្រិះរិះពិចារណារកហេតុផលរកហេតុផលអូខេអរគុណច្រើនគុណចាស់នឹងតោះធ្វើអញ្ចឹងមិនចាំណាកណាអរគុណច្រើនណាគុណចាស់អរគុណច្រើនណាឥឡូវអរគុណគុណចាស់ទាំងពីរព្រះអង្គបានអរគុណចូលក្នុងអត់ទេនេះបានអរគុណច្រើនគុណចាស់អរគុណច្រើននឹងសូមប្រគេនពរសុខភាព ល្អហើយនឹងទាំងអស់គ្នាបានសុខសប្បាយណាសូមអរគុណចាស់សាធុគុណចាស់ចាស់កណាស្វែងគុំលាគុណចាស់ជួបគ្នាទៀតបន្ត Ka na. o, congrats.